ជុំយៈខ្លាមើលមុខបាត់ហ្វេនហ្វេនភ័យជំនួសក្រោយឃើញចែ ដាណាចូលទៅថតរូបជាមួយសត្វខ្លាអញ្ចឹងរួចឆ្លៀតសួរទៀតថាពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរមិនតិចអ្នកទេពិតជាស្គាល់លោកស្រីត្រីដាណាជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេងស្រស់ស្អាតម្នាក់ហើយក៏កំពុងទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងមកទល់ពេលនេះ ព្រមទាំងបានរួមចំណែកជួយការងារសង្គមមិនដែលដាច់ឡើយពិសេសអ្នកត្រូវការចាំបាច់និងអ្នកតស៊ូក្នុងឆាកជីវិត មិនលើកដៃសុំគេតែម្ដងងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ចាលដាណាវិញម្ដងឃើញថា មួយរយៈចុងក្រោយនេះថៅកែហាងពេជ្ររូបនេះតែងតែឆ្លៀតពេលវេលាសម្រាប់ខ្លួនឯងដើរលំហែកាយតាមទីកន្លែងផ្សេងៗជាមួយរសជាតិជីវិតថ្មីមានដូចជា ជីឧបលលើរលកសមុទ្រធំធំជីកង់តាមឆ្នេរសមុទ្រមើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់អត់តន់អស់ទេស្រាប់តែថ្ងៃទី25ខែឧសភាឆ្នាំ2022ចែដាណា ទៅដល់ថៃបាត់ពិសេសដោយសារតែនឹករបស់មួយនេះពេកសុកចិត្តជីយន្តហោះពីខ្មែរ ទៅដល់ប្រទេសថៃដើម្បីញ៉ាំថែមទាំងភ្ជាប់សារក្នុង TikTok ថាខាន់ញ៉ាំយូរហើយនឹកណាស់ មិនទាន់អស់ទេនៅមុននេះបន្តិចនាថ្ងៃទី27ខែឧសភាឆ្នាំ2022 Fan Fan ជាច្រើនភ្ញាក់ព្រឺតក្រោយពីឃើញចែដាណាចូលថតរូបជាមួយខ្លាអញ្ចឹងហ្មង រួចប្រាប់យ៉ាងខ្លីថាមើលមុខមួយណាកាជាងឃើញរូបនេះម្នាក់ម្នាក់លែងសុកហើយក៏ចូលទៅខមមិនប្រងព្រាតថាស្អាតណាស់ចែសូខ្ជូតអ្នកបងហ៊ានណាស់ចែគួរឲ្យខ្លាច ខ្លាកាចខ្លាំងណាស់ តែនៅពេលដែលអ្នកមីងនៅចិត្តវាវាស្លូតខ្លាំងណាស់អញ្ចឹងមានន័យថាអ្នកមីងកាច់ជាងខ្លាទៅទៀតខ្លាចណាស់បងស្រីកុំនៅក្បែរវាពេកអីចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ